ឡើងម៉ូតូឲ្យលឿនដាក់លេខហើយរស់ជាលឿនជាលឿនកុំជិះ slow mo បត់ឆ្វេងបត់ស្ដាំតែកុំភ្លេចវាយសញ្ញោជន់លេខទៅមុខឲ្យអស់ហើយរោគ្នាងាកទៅក្រោយហើយលើកដៃសញ្ញោជាលឿនជាលឿន go go go go way អេ ជិះម៉ូតូទៅពីរអ្នក តាមផ្លូវនៅខាងមុខមានសុទ្ធតែសត្រូវអេហើយកុំឈប់ហើយកុំឈប់យើងត្រូវសម្រុកទៅ សាងលេខហេរ៉ូបោះចំកណ្ដាលផ្លូវហេតុនៅច្បាស់ជាអាយុខ្លីធ្វើចាញ់សិនទៅថាវាមិនស្អីគួរទៅមុខដល់ផ្ទះចាំយំលោកលីជួបមុខថ្ងៃក្រោយច្បាស់ជាមិនប្រណី ស្រ័យហួរបងប្អូនខាងយើងជួយផ្ទះដៃបន្តជាល្អកុំបង្ហោះកុំបង្ហាត់រូបច្បាប់ចរាចរណ៍ជីវិតយើងនឹងល្អអេឈីម៉ូតូកិច្ចចេញពីផ្ទះកុហកពុកម៉ែថាទៅសំពះព្រះយ៉ាមកអង្គុយផឹកស្រាជាមួយនឹងកញ្ញាមូមេឃមូកាយជួយជាមួយកញ្ឆាทุกทุกทุกทุกทุกทุก ម៉ូតូឲ្យលឿនដាក់លេខហើយរត់ជាលឿនជាលឿនកុំចេះ slow mo បត់ឆ្វេងបត់ស្ដាំតែកុំភ្លេចវាយស្ញោជន់លើកទៅមុខឲ្យអស់ហើយរោគ្នាងាកទៅក្រោយហើយលើកដៃស្ញោជាលឿនជាលឿន go go go go way អេ តាមផ្លូវនៅខាងមុខមានសិទ្ធតែសត្រូវអេហើយកុំឈប់ហើយកុំឈប់យើងត្រូវសម្រុកទៅសាងលេខហើយរោបោះចង់កដាផ្លូវហេតុនៅច្បាស់ជាអាយុខ្លីធ្វើចាញ់សិនទៅថាវាមិនស្អីគួរទៅមកដល់ផ្ទះចាំយំលុបលៃជួបមុខថ្ងៃក្រោយច្បាស់ជាមិនប្រណី ស្រីហួរបងប្អូនខាងយើងជួយផ្ទះដៃបន្តជាល្អកុំបង្ហោះកុំបង្ហាត់រត់ច្បាប់ចរាចរណ៍ជីវិតយើងនឹងល្អអេឈីម៉ូតូកិច្ចចេញពីផ្ទះកុហកពុកម៉ែថាទៅសំពះព្រះយើមកអង្គុយផឹកស្រាជាមួយនឹងកញ្ញាមូមេមូកាយជួយជាមួយកញ្ញា